all for you I am not alive Cause I'm not here true But I never died Cause you will never know All my pains inside All my doors are doors All my love of me Give it all for you I am not alive Cause I'm not you true But I never died Cause you will much pain's inside How much doors to doors I just wanna rise បន្ទាប់ពីរឿងទាំងឡាយវាត្រូវបានឆេះស្ដាប់ភាសានៃចក្រវាលមួយនេះគាត់ប្រាប់ថាក្តីស្នេហាមិនក៏កំណត់កើតអានជី I used to do my best ក្នុងការស្វែងរកកម្លាំងនៃជំនឿមួយនេះ រលត់កំដៅនៅដងរំភត់ជាពេកកន្លងបែរមកជួបរងខបំណងលួងចន្ទប្រក្រៀមស្រពូនពេលងងឹតសិតនណាគឺចង់គឺជាងកំដៅនៅក្នុងបេះដូងអខោរដងទៅគ្មានរូបនាងត្រង់ជាខំអង្សាព្រមតែគ្មានស្នេហាមកកំដៅបេះដូងប្រខាំលពលដល់ដួងតារាចង់ក៏ចង់ស្ទប់រូបដូច វាយក្នុងពេលរាត្រីវាស្វែងរកស្នេហ៍គោនឹងដែរជួបបងនឹងដែរមួយថ្ងៃរីរពេលជួបពេលអាទិត្យវាព្រមរកសំដៅផ្នែកនោះគឺគ្នានិយាយពិសេសធ្វើឲ្យចាន់ថ្លៃអូនចាញ់ឈ្នះអូនចាញ់ទៅហើយ ទាំងឡាយក៏នៅបងតើមានស្មួយមួយរងលំនឹងទេបងគ្មានបំណងឲ្យឈឺចាប់ព្រោះបងត្រូវឈឺចាប់គ្រប់ពេលបងមិនចង់ឃើញរូបបញ្ចាចាច់តែពេលនេះគួរយើងអស់ពេលពេលនេះក៏គ្មានពេលទេតាមបែបបន្តពេលនៅក្បែរ สุโรคชีวา I'm a lot of me Give it all for you I am not alive Cause I'm not your true But I never die Cause you never knew All my pains inside All my doors so doors I'm a of me Give it all for you I am not alive Cause I'm all my doors are doors.